đây anh cho thằng này hả anh ចង់ទៅណាហេចង់ទៅណាខ្ញុំចង់ទៅរកបងខ្ញុំអាបើចង់ទៅក៏ទៅទៅគុំត្រឡប់មកវិញដាច់ខាតនឹងអត់បើទៅទៅរហូតគុំមកយើងទៅថាឯងត្រឡប់មកវិញបើសិនជាឯងត្រឡប់មកវិញយើងនឹងសម្លាប់ឯងមិនខានយើងស្អប់ឯងណាយើងមិនចូលចិត្តឯងទេយើងមិនចូលចិត្តក្មេងឈួតឯងទេ នាងក្មេងឈួតឯងនេះមករំខានដីសុកដីប្រពន្ធយើងណាឯងទៅណាបើសិនជាយើងដឹងថាឯងត្រឡប់មកវិញយើងនឹងធ្វើបាបឯងយើងនឹងដេញឯងយើងនឹងទាត់ឯងយើងនឹងធាក់ឯងដូចអ្វីដែលយើងធ្លាប់គួរលើឯងអត់ឯងទៅលើដើរស្វែងនោះអីអាយយកអត់អានេះឃើញឈួតអើអូ ស្ដាប់ឲ្យច្បាស់ណាចាប់ពីថ្ងៃនេះឯងគ្មានម៉ែទេម៉ែរបស់ឯងជាប្រពន្ធរបស់យើង មកពីលក់វិញមកដល់ភ្លាមមិនដែលមានរឿងឲ្យខ្ញុំសុបាយចិត្តស្បីម្ដងមានតែរឿងរហូតខ្ញុំខំប្រឹងប៉ុណ្ណឹងហីមិនក៏បងថាខ្ញុំបំផ្លាញទៀតយើងខំហើយអ្នកណាក៏ខំដែរខំម្លឹងម្លឹង រលលុយទិញផ្ទះទិញដីទិញឡានថែមិនបានទេការជាមួយគ្នា12ឆ្នាំហើយសល់តែប៉ុណ្្នឹងចោលខ្ញុំធ្វើមិនក៏មកពេលបងឯងដែរមិនខំប្រឹងទៅមិនឆ្លៀតយកលុយទៅឲ្យគ្រួសារបងប្អូនបងឯង ក៏មានបានដូចគេនេះឯងចឹងដែរខ្ញុំទ្រាំយូរហើយរៀបការបាយផ្ទះគ្នាហើយនៅឆ្លៀតទំនុកបំរុងគេទៀតនេះបាប់មិនគិតពីអនាគតខ្លួនឯងខ្លះទេអីពេលខ្ញុំយកលុយជួយបងប្អូនឪពុកម្ដាយខ្ញុំមើលឃើញណាណូចោះត្រង់អ្នកឯងយកលុយទៅជួយបងប្អូនអ្នកឯងហើយម្នាក់ម្នាក់ធ្វើចរិតដូចអ្នកមានអញ្ចឹងម៉ែខ្ញុំត្រូវការលុយខ្ញុំជួយម៉ែខ្ញុំវាខុសដែរមែនបើគាត់មិនទាល់គាត់ក៏មិនមករកខ្ញុំដែរ លុយរោមិនគ្រប់ក្រមិនខ្ញុំយកលុយទៅជួយបងអូនឪពុកម្ដាយខ្ញុំទេគឺមកពីប្រពន្ធនឹងវាអត់កំណើតបងអើយនៅកណ្ដោយគ្នាមករស់នៅជាមួយគ្នាមិនកើតទេក៏លែងគ្នាទៅលែងគ្នាដាច់ដាច់ទៅខ្ញុំក៏មិនចង់រស់នៅជាមួយនឹងប្តីប្រភេទហ្នឹងដែរលែងក៏លែងខ្ញុំក៏មិនចង់រស់នៅជាមួយដែរជួបគ្នា មានតែពេលឆ្លោះគ្នាស្អែកទៅសាលាស្រុកធ្វើលិខិតលែងគ្នា បងកូនកូនចាប់ពីពេលនេះទៅកូនមានម៉ាក់ថ្មីណាមិញចិត្តល្អ កូនកុំខ្លាចអីណាមិនបាយខ្លាចម៉ាក់ទេណាកូនទោះបីម៉ាក់ជាម៉ាក់ក្រៅរបស់កូនក៏ដោយតែម៉ាក់ក៏ស្រឡាញ់កូនខ្លាំងបំផុតហើយពីពេលនេះទៅបើកូនចង់បានអីប្រាប់ម៉ាក់មកណាម៉ាក់រកឲ្យកូនបានទាំងអស់ហ្នឹងមិញចិត្តល្អទេហើយនេះជាគ្រួសារថ្មីរបស់យើងចន្ទធូបងអរគុណអូនខ្លាំងណាស់អូនស្រឡាញ់បង ស្រឡាញ់កូនបងហើយថែមទាំងមិនប្រកាន់រឿងកន្លងមករបស់បងទៀតតើទៅប្រកាន់យ៉ាងម៉េចទៅបងណាមួយបងកលែងគ្នាចិត្ត3ខែហើយតាពីពេលនេះទៅពួកយើងខ្លះជាគ្រួសារតែមួយហើយកូនរបស់បងក៏ដូចជាកូនរបស់អូនហើយអូននឹងមើលថែកូនឲ្យបានល្អបំផុតហៅម៉ាក់មកណាកូនហៅម៉ាក់ទៅកូន ល្អណាស់គាត់គឺជាអ្នកកែម៉ាក់ពួយជាប៉ាក្រោយរបស់កូនអីប៉ាក្រោយប៉ាក្រោយមិនម៉ាក់កូនគាត់គឺជាប៉ាក្រោយរបស់កូនហើយគាត់ស្រឡាញ់កូនខ្លាំងណាស់កូនចង់សុំអីពីគាត់ក៏បានដែរ មើលគាត់មកធ្វើប៉ាខ្ញុំវិញប៉ាកូននៅតែជាប៉ាកូនដដែលហ្នឹងគ្រាន់តែពេលនេះម៉ាក់រកប៉ាថ្មីឲ្យកូនមួយទៀតគាត់ស្រឡាញ់កូននេះណាបងក្រែងបងថាស្រឡាញ់កូននេះបង្ហាញឲ្យកូនឃើញតិចទេមកមកមកមកចាំប៉ាបីណាអឺកូនចង់ទិញអីអត់ប៉ានឹងទិញទឹកកតាធំធំឲ្យកូនណាឲ្យតែកូនចង់បានប៉ាទិញឲ្យទាំងអស់ព្រោះតែប៉ានេះស្រឡាញ់កូនហើយក៏ស្រឡាញ់ម៉ាក់កូនដែរ ចាំប៉ាទៀតចាច្រើនណាអូនអរគុណបងខ្លាំងណាស់ណាតែបងមិនប្រកាន់ថាអូនជាស្រីមិនម៉ែអត់ទេបងមិនដែលប្រកាន់ទេព្រោះតែបងស្រឡាញ់អូននោះអីអឺយើងស្គាល់គ្នា3ខែហើយអូនគួរដឹងថាបងស្រឡាញ់អូនប៉ុណ្ណាហើយណា ទេចំណាប់អរិយដំស្លងទេណាបើឆ្ងាញ់ឆ្ងាញ់បងកញ្ញាសិនទៅណាកុំនិយាយចឹងមើលមហូបដែលអូនធ្វើគឺឆ្ងាញ់ទាំងអស់បងចូលចិត្តញ៉ាំនេះបើឆ្ងាញ់បងញ៉ាំមកច្រើនច្រើនណាស់ណាហើយនេះគឺសតែមហូបដែលបងចូលចិត្តទាំងអស់ផណាកូនចង់បានអីថែមអត់បើចង់បានអីថែមប្រាប់ម៉ាក់មកណាម៉ាក់ទៅធ្វើឲ្យទៀតអត់ទេម៉ាក់អឺ អូននៅញ៉ាំបាយជាមួយកូនសិនទៅបងមានការត្រូវចូលទៅក្នុងផ្លេតបងទៅណាមហូបទៅជាអស់លើយមិនទេបងចូលទៅតែមួយផ្លេតទេណែគុំមកគ្នាមួយយប់ហ្នឹងណាមនុស្សចាស់អត់ធម្មតាញ៉ាំផងនេះម៉ែឯងដែរបដៅហ៎ថាក្មេងត្រូវញ៉ាំក្រោយចាស់តែតែខ្ញុំឃ្លានឃ្លានអ្ហ៎ បើឃ្លានក៏ស៊ីបាយតេហ្នឹងទៅបើមិនចេះទេណោះឡើងទៅបុកអំបិលស៊ីជាមួយបាយហ្នឹងទៅក្មេងចង្រៃនេះនេះឯងចង់ដឺយើងហ៎មានរឿងអីអូនអឺគឺគឺកូនទៅធ្លាក់បាយកាហ្នឹងណាអាណាថ្ងៃក្រោយបើចង់បានអីកូនប្រាប់ម៉ាក់មកណា កុំឡើងប្រយ័ត្នខ្លួនឯងអញ្ចឹងម៉ាក់អាបារម្ភពីកូនណាណាហើយនេះបើសិនជាកូនត្រូវអីទៅម៉ាក់ស្លុតចិត្តបណ្ណាកុំអញ្ចឹងទៀតណាកូនម៉ាក់ប៉ັດជាបារម្ភពីកូនណាអឺបងញ៉ាំបាយជាមួយកូនមុនណាអូនទៅញ៉ាំបងបងបាញ់កានទៀតសិនផាណាកូនច្បាស់ហើយអត់ថាគាត់ត្រូវអីខ្ញុំខ្ញុំអត់អីទេម៉ាក់ជប់សិនអូនមិនដឹងបង បងញ៉ាំបានមកនៅអូនទៅចាំបើបោះសិនបងមានរបស់ទៅឲ្យអូនជីននេះបងតែខ្ញុំហ៎មែនហើយបងតែញ៉ៃអូន នេះជាកាដូ សម្រាប់ម៉ាក់ដ៏ល្អរបស់កូនបងបងហើយបងមាន តែអូនហើយកូនបើបងមានអីបងគិតតែគិតអូនឬកូនមួយគេ 33ពេលចេញលេងអំណាចនៅនៅជាសាជួនចេញលេងក៏តាមចឹងគឺបន្ទប់បងទៅធ្វើការណា ហើយអូននៅផ្ទះកុំសិតធ្វើការច្រើនពេកប្រយ័ត្នហត់ណាបើមានការងារអីប្រាផាណាប្រាខ្លះទៅព្រោះគេអាយុច្រើនហើយគេអាចជំនួសការងារអូនបានមកអីទេបង ការងារប៉ុណ្ណឹងសោះអូនធ្វើបានតាដើម្បីបងនឹងកូនស្រួល គឺអូនធ្វើបានទាំងអស់ហ្នឹង បងទៅធ្វើការណាផណាប៉ាទៅធ្វើការណាចាប៉ាចាំប៉ាត្រឡប់មកវិញប៉ាទៅញ៉ៃផ្ញើ តែម្ដងឆ្ងល់ណាស់បើលេងគ្នាដាច់ហើយចាំបាច់យកកូនមកធ្វើស្អីមិនឲ្យវាទៅនៅជាមួយម៉ែវាបាត់ដងទៅហើយឯងក៏អញ្ចឹងដែរផ្ទះម៉ែឯងណានៅចិត្តនេះសោះមិនមិនទៅរកម៉ែឯងទៅមិនដឹងនាំទៅដៃទៅជើងដៃប្រពន្ធយើងធ្វើស្អីប៉ាប៉ាខ្ញុំឲ្យនៅនឹងហើយថ្ងៃតនេមិនគាត់ឲ្យខ្ញុំទៅលេងប្អូន Oh. ទៅលេងប្អូនអញ្ចឹងហ៎ឯងកុំសង្ឃឹមថាយើងឲ្យប្តីយើងទៅជួបមុខម៉ែឯងណាបើចង់ទៅលេងណាស់ហ៎ទៅលេងម្នាក់ឯងទៅហើយបើទៅហើយមិនបាច់មកវិញទេទៅចង់ទៅណាទៅចាម៉ាក់ឈប់សិនទៅយកទឹកយើងផឹកសិនមកចាម៉ាក់ សាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតដីក្រូជួយការឡើងទម្ងន់និងលូតកម្ពស់ដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញបាកា Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងអ្នកនិង NCX យើងឆ្ពោះទៅមុខជាមួយគ្នាស្បាយស្វីតភីរសជាតិគូលែនផ្អែមស្រទន់លើសពីការគិនមិនបានចឹងហ៎ចាំមកកែលឿនណានៅសឹកមកសឹកមកហ្នឹងឯងយើងប្រាប់ឯងឲ្យហើយថ្ងៃក្រោយបើមានអញ្ចឹងទៀតយើងវាយសម្រាប់ឯងជាមិនខានទេ ui khăng khăng mà xong men tao vậy à tiền nam mình mình chia với xe anh này mà đâu ai mình từ đâu chỉ muốn âu anh thôi à hay mình đâu chỉ muốn riêng từ ấy bẩm plan pê liên được đây sau một quân côn chứ ai hay được cái còn đẹp đa tiết đấy còn tia tinh đẹp đa đằng ngọt phải dặn chúng vay ngốp á ai cùng chúng đó បើឯងយំនឹងវាយឯងមិនខានទេឯងចង់ឲ្យម៉ែឯងឃើញតែយើងធ្វើបាបឯងមែនទេហ៎ហាអើបើមិនប្រាប់ល្អណាតាហ៊ានប្រាប់យើងនឹងវាយឯងមិនខានទេយើងដាស់តឿនឯងឲ្យហើយណាខ្ញុំយកមើល មកពីផ្សារវិញណាអស់អស់បងមកខ្លួនមកអើអូនមកពីផ្សារវិញហើយបងថាទៅរកអូននៅផ្សារតាហើយនាំកូនយើងនេះទៅជួយលក់អូននៅផ្សារតែម្ដងមិនបាច់ទេបង បងមកពីធ្វើការហត់ហើយអើលក់ដូរនៅផ្សារហ្នឹងទុកអូនលាក់លក់ម្នាក់ឯងក៏បានដែរណាហើយនេះកូនមានរករឿងប៉ាអត់ហ៎ញ៉ាំមកអត់ទេម៉ាក់ អញ្ចឹងល្អហើយថ្ងៃនេះគឺអូនស្លមកមុខហើយអូនក៏ថាត្រីយើងដូចចំណេះសដែរអូនចង់ឲ្យបងជាមួយកូនទៅបេះស្វាយដើម្បីអាំងត្រីញ៉ាំជាមួយស្វាយទាំងអស់គ្នា បាទហ្នឹងហើយក៏បានដែរអូនយកអវ៉ាន់ទៅទុកណាចាំបងទៅបេះស្វាយហើយពេលមកបេះស្វាយវិញចាំបងជាអ្នកធ្វើម្ហូបឲ្យអូនញ៉ាំណាបាទទេបងយើងជួយគ្នាម្នាក់ម្នាក់មួយជើងណាឆាប់បានញ៉ាំទាំងអស់គ្នាអោះអញ្ចឹងក៏បានដែរចាអញ្ចឹងបងទៅបេះស្វាយមួយកូនយើងណាចាកូនប៉ាទៅមួយប៉ាណា យើងធុញអើយយើងធុញនឹងក្មេងឈួតអីណាអើបានហើយឆាប់ឡើងបេះស្វាយតែមកប្រាប់ថាខ្ញុំនៅទូចខ្ញុំឡើងអត់បាននៅខ្លាចធ្លាក់តែយើងឲ្យឯងឡើងណាឡើងបេះស្វាយភ្លាមទៅបើឯងមិនឡើងយើងនឹងសម្លាប់ឯងមកខានទេណែនៅផ្ទះជាមួយយើងត្រូវធ្វើការខ្លះមិនមែនដេកស៊ីតែទេទេទេណាឡើងទៅទៅណែទៅណា ឯងចង់ធ្វើគេឈួតមែនទេអាគ្មានឈួតឡើងបិភ្លាមបើចាក់យើងវាយទៅទៅយើងវាយលើទៅទៅទៅក៏បានណាទៅឡាមើលមុខយើងធ្វើអីទៀតហ៎ឡើយណែ សំមកហើយយើងគ្មានសេះឈួតគុណប៉ាគុណប៉ាគុណប៉ាគុណសម្លាញ់មកយាយគុណសម្លាញ់គុណសម្លាញ់នៅខ្លួនឡើងកូនមកយាយកូនគុណប៉ានៅខ្លួនឡើងគុណប៉ាកូនកូនណាកូនកូនកូនមកយាយកូននៅខ្លួនឡើងកូនកូនកូនកូនកូនមកយាយកូននៅខ្លួនឡើងកូនបងកូនកើតអី បងសុំទោសណាបងសុំទោសមកពីបងគូនគូនធ្លាក់មនុស្សដើមស្វាយបងកូនទៅយកទៅពួកសោះកូនមកវិញក៏ធ្លាក់បាត់ហើយបងសុំទោសណាមកពីបងកូនមិនអីកូនគូនសម្លាញ់មិនអីកូនមិនអីម៉ាក់ជូនកូនទៅប៉ែតណាកូនណាម៉ាក់ជូនទៅកូនទៅប៉ែតបងជូនកូនទៅប៉ែតបងសុំទោសកូនណាបងសុំទោសមកពីបងកូនប៉ាត់នៅខ្លួនឡើងកូនកូនមិនអីកូនកូនកុំកាត់អីណាកូនកូនកុំកាត់អីកូន ហ្នឹងហើយហើយស្មានណាមិនធ្វើហើយអើចាម៉ាក់លីអើក្មួយលីនៅផ្ទះអត់ហ្នឹងមានការអីមីមានការអីមីងយកសឡមកឲ្យហ្នឹងណាព្រោះធម្មតាក្មួយលីអត់មានរបស់ឆ្ងាញ់យកឲ្យមីងអញ្ចឹងថ្ងៃនេះមីងបានសឡឆ្ងាញ់យកមកឲ្យក្មួយលីវិញហ្នឹងណា ផាណាឆាប់ទៅយកចាមកដាក់សាឡនមកទៅចាម៉ាក់អើយមើលទៅរៀបចំផ្ទះសបាយបែបហត់ហើយព្រោះថានៅផ្ទះមានតែកូនក្មេងហើយនឹងមនុស្សប្រុសអញ្ចឹងហ៎ហត់ចិត្តច្រើនជាងមីងម៉ាក់នេះចាន ចានឯងយកចានចាំមកដាក់សឡនេះឯងល្ងងខួបកងហ៎ក្មេងស្អីនិយាយស្អីមិនចេះចាំសោះក្មេងចង្រៃទៅទៅយកចានថ្មីមកចាំម៉ាក់អឺមិនបាច់ទេផាណាមិនបាច់ទេមួយនេះចានចានទុកនឹងសិនមានប្រញាប់ទៅណានេះនេះនិយាយតែទុកណាបើគាត់ឲ្យយកទៅហើយមិនខំឆាប់យកទៅងាបានដាំបាយលៀបប្រគល់លៀងអីផង ចាម៉ាក់មីងឃើញអត់ថាក្មេងនេះវាសឹកប៉ុណ្ណាម្ដងម្ដងខ្ញុំចង់ទៅផ្ទះវាបាច់មាត់ទេខ្ញុំខ្លាចជាម្ដាយចង់អាក្រក់ក៏ដោយសារតែក្មេងអញ្ចឹងអើយវាក្មេងអញ្ចឹងហើយប្រាប់វាប្រើវាវាធ្វើហើយយើងជាម៉ែគេហើយជាមនុស្សធំនេះប៉ុន្តែប្រើវាខ្លាំងពេកអត់ខ្លាចវាបាក់កម្លាំងទេអ្ហ៎ខ្លាចធ្វើអី ខ្ញុំក៏អត់មានអីទៅជួយវាដែរព្រោះវាមិនមែនកូនប្រការខ្ញុំផងខ្ញុំធ្វើអញ្ចឹងហើយកុំឲ្យវាទ្រាំនៅជាមួយខ្ញុំបានព្រោះខ្ញុំណាចង់នៅតែពីអ្នកប្តីប្រពន្ធខ្ញុំចាអញ្ចឹងមីងទៅវិញណាចាចា môi nắng ngay à lươn á បងត្រឡប់មកវិញផាណាមិនក៏កូនមិនជួយធ្វើការម៉ាក់កូនធំហើយណាកូនគួរតែជួយរំលែកការងារម៉ាក់ខ្លះហឹមមកអីទេបង ការងារប៉ុណ្ណឹងអូនធ្វើបានតាមកឲ្យកបោមកអូនជួយកាន់ផាណាជួយយកអានេះទៅឲ្យម៉ាក់ផងណាម៉ាក់ជូនប៉ាឡើងលើ ណែនាងក្មេងស្រីចំណាយរឿងធ្លាក់លើដើមស្វាយថ្ងៃមិញហាមប្រាប់ម៉ែនឹងឯងដាច់ខាតតែបើប្រាប់យើងប្រកាសសម្លាប់នឹងឯងមិនខាននេះចាខ្ញុំប្រាប់ហើយអឺល្អហើយបើមិនប្រាប់ល្អហើយណាតែបើប្រាប់វិញផានីកូននឹងខ្លួនវិញហើយមែនទេ បងពេលឃើញកូនបែបនេះបងពិតជាបាក់ចិត្តណាស់បងជាប៉ាគេមិនល្អមិនបានមើលគួរបានល្អប្រហែលបងពិតជាមិនបានការមែនវាមិនមែនជាកំហុសរបស់បងទេណាគ្មានអ្នកណាគេចង់ឲ្យមានរឿងនឹងកើតឡើងទេអូនក៏ដឹងថាបងនេះស្រឡាញ់កូនអូនខ្លាំងប៉ុណ្ណាដែរតែបងសោកស្ដាយបងពិបាកចិត្តណាស់ bom cho con chương trình thế ba này ba này thế sao mẹ tôi ôn cho mẹ mơ con bên nhé ba con mày cái nơi chưa cái lành na tiệt ớt mẹ mạng nữa lành mình ai na គុណកុំខ្លាចបាក់នៅនឹងនេះណាម៉េចកូនប៉ាខ្ញុំចង់ទៅលេងប្អូនចង់ទិញនំឲ្យប្អូនញ៉ាំ បានតានេះចាំបាឲ្យលុយនេះលុយចាំកូនយកលុយឲ្យទៅទិញនំឲ្យបងអូនញ៉ាំណាណាប៉ារវល់ឲ្យបានជូនកូនទៅទេរវល់ទៅធ្វើការណាហើយទៅជួបម៉ាក់កូន ប្រាប់ថាប៉ាអ្នកឲ្យទៅចាប៉ាអរគុណប៉ាហើយទៅលេងបងអូនប្រញាប់មកផ្ទះវិញណាកុំនៅយប់ពេកព្រោះកូន ចិត្តដល់ពេលកូនចូលរៀនហើយត្រូវមេមករៀនផងណា តើទៅហើយណាដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមមៀមបៀ រូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតដីក្រូជួយការឡើងទម្ងន់និងលូតកម្ពស់ដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងអ្នកនឹង NCX យើងឆ្ពោះទៅមុខជាមួយគ្នា ទុនលើសពីការគិនអឡំណេះអត់ទេលុយនេះជារបស់ខ្ញុំខ្ញុំយកទៅលេងបងខ្ញុំឲ្យខ្ញុំមិញមកលុយនេះជាលុយរបស់ប្តីយើងយើងចង់ឲ្យឬមិនឲ្យសាច់តែយើងទៅឆាប់ទៅផ្ទះធ្វើការទៅឲ្យលុយខ្ញុំមិញមកខ្ញុំទៅលេងបងខ្ញុំ ទៅលេងប្អូនណានាងក្មេងឈួតយើងណាស្អប់មុខនាងឯងណាម៉េចចង់នាំប្តីយើងទៅជុំមុខម៉ែនាងឯងហ៎គុំសង្ឃឹមមិនសោះបើនាងឯងចង់ទៅក៏ទៅទៅទៅទៅឲ្យមិនវិញឯងឬអត់ថាទៅទៅតែលេងមួយណាខ្ញុំទៅលេងបងខ្ញុំយកវិញហ៎ហ៎នេះយកឲ្យនាងឯងណែណែថ្ងៃចាំមើលយើងបដៅនាងឯងតែម្ដង ជាមួយយើងយើងនឹងបដៅនេះឯងម្ដងមកចុះផ្ទះជាមួយយើងយើងនឹងបដៅនេះឯងម្ដងចុះមកញ៉ាំបបរណាកូនណាម៉ាក់កូនចង់តលេងបងកូននឹកបង ម៉ាក់នាំកូនទៅលេងបងណាម៉ាក់ណាបានតែចាំកូនជាសិនទៅណាចាំម៉ាក់នាំទៅលេងกับបងមកញ៉ាំបបរថ្ងៃកូនញ៉ាំបងបងអត់ទៅធ្វើការឯងអឺគឺបងចង់មើលថែកូនទៅបងដាក់ច្បាប់ គ្រាន់តែរឿងប៉ុណ្្នឹងសោះហ្នឹងបងដាក់ច្បាប់ទៅអីបងទៅធ្វើការទៅណាអត់ទេបងចង់មើលថែគោលមែនណាបងបារម្ភពីគោលចេះទុកបងហ្នឹងណាចាំបងដាក់បញ្ចុះគោលអញ្ចឹងក៏បានដែរបងបញ្ចុះបបរកូនទៅណាអូនទៅលក់នៅផ្សារញ៉ាំបបរណាកូនម៉ាក់ទៅផ្សារ Amon, xin của bò. Hàm liếp không? Hả? Xí chưa? Hàm không xin chưa? ba, sống chưa không? Mình sẽ chừng này, hàm không đấy? Hàm liếp không? Hàm liếp không? Rồi ha ha. ខែខួបកំណើតណាកូនសម្លាញ់តែពីរបស់ម៉ាក់ប៉ាម៉ាក់ស្រឡាញ់កូនបំផុតភ្លុំទៀនទេចាប៉ាប៉ាពីដល់កូនយេតាកាត់នំ គមន៍ហ្នឹងបងគិតថាកាអាដែលយើងទិញឲ្យ កូនប្រកាសជាស្រឡាញ់ឈឹមខាន់ទេត្រូវហើយពួកអីអូន អ្នកទិញឲ្យកូនណាដឹងតែចាញ់មកស្អាតទាំងពីរអ្នកហ្មងមកូនកូនបានអាវម៉ូតស្តៀងគ្នាអញ្ចឹងកូនស្រឡាញ់អត់ត្រូវហើយបងបើមិនអោយស្រឡាញ់មិន បើទៅណាមកណាទាពាក់ក៏ដូចដូចគ្នានឹងម៉ាក់អានេះស្អាតណាស់ម៉ាក់កូនស្រឡាញ់អានេះកូនក៏ស្រឡាញ់អានេះដែរម៉ាក់ប៉ាឃើញកូនទាំងពីរនាក់ស្រឡាញ់គ្នាម៉ាក់ប៉ាសប្បាយចិត្តតទៅកូនទាំងពីរត្រូវតែចេះស្រឡាញ់គ្នា ហាមឆ្លោះប្រកែកគ្នាឬអត់ហើយហើយត្រូវចេះស្រឡាញ់ការពារមើលថែគ្នាឬអត់ពេលដែលប៉ាម៉ាក់អត់នៅចាម៉ា 叫他来。 ហ្វូតកុំឲ្យយើងដឹងថាឯងត្រឡប់មកវិញបើសិនជាឯងត្រឡប់មកវិញយើងនឹងសម្លាប់ឯងមិនខានយើងស្អប់ឯងណាយើងមិនចូលចិត្តឯងទេយើងមិនចូលចិត្តក្មេងឈួតឯងទេមានក្មេងឈួតឯងនេះមករំខានដីសុកដីប្រពន្ធយើងណាឯងទៅណាបើសិនជាយើងដឹងថាឯងត្រឡប់មកវិញយើងនឹងធ្វើបាបឯងយើងនឹងដេញឯងយើងនឹងទាត់ឯងយើងនឹងធាក់ឯងដូចអ្វីដែលយើងធ្លាប់ធ្វើលើឯងអត់ឯងទៅលើដើរស្វែងនោះអីឯងយកអត់អានេះក្មេងឈួត អើស្ដាប់ឲ្យច្បាស់ណាចាប់ពីថ្ងៃនេះឯងគ្មានម៉ែទេម៉ែរបស់ឯងជាប្រពន្ធរបស់យើងបានឆាប់ចេញទៅចេញទៅចេញទៅ ជ្រាយអបអសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ស្រាបៀរគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតដីក្រូជួយការឡើងទម្ងន់និងលូតកម្ពស់ដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំង និង NCX យើងឆ្ពោះទៅមុខជាមួយ គ្នាស្វាយស្វិតភីរសជាតិកូឡានផ្អែមស្រទន់លើសពីការគិនមិនមិនបានចេះទឹកលើបងអញ្ចឹងហ៎អាមនុស្សថោកទៀតអាចង្រៃកូនយើងធ្វើស្អីអីហ៎កូនយើងនេះទៅធ្វើស្អីអីអូន ណាបងសិនណាអូនមានន័យថាម៉េចនេះបានហើយធំធ្វើខ្លួនជាមនុស្សល្អទៀតហើយឯងនេះគ្មានជើងគ្មានដៃដល់ទេឬមកយ៉ាងម៉េចមកជើងឯងទៅមកបាក់ពេញនៅថ្នាក់ហ្នឹងហើយកូនយើងនេះទៅធ្វើស្អីឯងហ៎កូនយើងទៅធ្វើស្អីឯងអាថាំទៅអូនស្ដាប់បងសិនណាអូនស្ដាប់បងសិនណាអត់ទេ ម្នាក់អាយុ8ឆ្នាំហ្មងអូពូឃើញមួយមួយដើរទៅមុខទៀតទៅចាអរគុណពូ មិនបានធ្វើអីទេប្រហែលជាកូននឹកអូនស្រីគេពេកហើយហេតុអីក៏អូនមិនប្រាប់បងឲ្យលឿនជាងនេះគឺគឺខ្ញុំគិតថាបងរបស់ធ្វើការហ្នឹងណាមកខ្ញុំមិនបានប្រាប់តែបងបែកបារម្ភណាឲ្យគេទៅនៅជាមួយម៉ែគេទៅណាបងណាអត់បានទេកូនបាត់រហូតដល់ស្មារនេះហើយបងត្រូវតែតរោះកូន បងបារម្ភពីកូនខ្លាំងណាស់ណា បានទេវាច្បាស់ជាប្រាប់ប៉ាវាថាយើងវាយវាជាមិនខានទេអើមួយលីមកនៅផ្ទះគេអីនិយាយចឹងពួកឯងមានបានទៅតាមកូនក្មេងមកវិញនៅមិញមានឃើញកូនខ្ញុំហីគាត់ជិះឃើញហើយកូនក្មេងរត់ទៅតាមនេះឯងយំខ្លាំងណាមិញថាប្រាប់ខ្លួនឯងដែរតែគាត់អត់មានទូរស័ព្ទទេមិនប្រពន្ធក្មេងអត់ប្រាប់អីចឹង ភ័យពេកណាបងទៅខ្ញុំអត់បានប្រាប់តែគេភ័យពេកឬមកជួបដៃវាយក្មេងពេកញ៉ាំមីងមីងនិយាយចឹងមីងនិយាយបខំខ្ញុំឯណាខំឈ្មោះស្អីតែស្គួយស្ដាប់មីងណាប្រពន្ធឯងនេះធ្វើបាបកូនរបស់ឯងខ្លាំងណាស់ប្រៅវាយក៏វាយណាស់ដែរឥឡូវមកមីងឃើញតែមីងគិតថាវាមិនធំដុំអានជាមីងនេះមិននិយាយស្ដីអី នធ្វើបាបកូនបងអត់ទេបងបងបងកុំជឿពាក្យគាត់គាត់កុហកបងទេកុហកស្អីហើយខ្ញុំបង្កើតរឿងកុហកនឹងបានអីមកវិញណែនាងនឹងមិនដែរចាត់ទុកកូនក្មួយនេះជាកូនរបស់នាងទេនាងចាត់ទុកដូចអ្នកបារាអញ្ចឹងព្រោះសັບសាអំពើទាំងអស់ព្រោះគាត់ថាមិនជាកូនរបស់នាងហ្នឹងណាណែក្មួយបើឯងណាគ្មានសមត្ថភាពចិញ្ចឹមកូនណាឲ្យកូនណាវាទៅនៅជាមួយម៉ែវាទៅ អូនពិតជាធ្វើបាបកូនបងមែនតើមែនទេខ្ញុំខ្ញុំឆ្លៃមកឆ្លៃមកខ្ញុំខ្ញុំខ្ញុំសុំទោសណាបងបងខ្ញុំសុំទោសខ្ញុំសុំទោសណាបងខ្ញុំគិតថាខ្ញុំរមម្ដាយកូនខ្ញុំត្រូវហើយអត់ទេខ្ញុំរោចំមនុស្សខុសហើយ ម៉ែម៉ែជួយនិយាយមកប្តីខ្ញុំផងណាមីណាណែលេងណាម៉ែម៉ែខ្ញុំសុំផងណាមីណាតាបងឯងហ្នឹងឯងនេះមកពីលទ្ធផលបងឯងឯងធ្វើបាបកូនគេអញ្ចឹងសាមុខម៉ែបងបងមកមកមក ឲ្យម៉ាក់សុំទោសណាកូនម៉ាក់សុំទោសណាកូនចេញមករកម៉ាក់មកណាកូនណាម៉ាក់សុំទោសម៉ាក់នេះម៉ាក់កថាម៉ាក់នឹងរំនួលល្អមកមើលថែកូនជាមួយនឹងម៉ាក់តែមិននឹងស្មានថាកូនស្រីរបស់ម៉ាក់ត្រូវធ្លាក់របបនឹងទេឲ្យម៉ាក់សុំទោសណាកូនម៉ាក់ បានអីកូនយើងឯងបងផានីបាត់ខ្លួនបងកំពុងតែតាមរកផាណាផាណារត់ចេញពីផ្ទះដែរផាណារត់ចេញពីផ្ទះដែរអូមិនថោកូនមិនដែរមកយើងត្រូវកូនយើងណាបងណាតោះតោះអាណាអាណាអានេះ ជាមួយបងបងក៏ចង់នៅជាមួយអូនដែរបងអត់ទៅណាខ្ញុំអាចង់នៅជាមួយម៉ាក់អេម៉ាក់អាឲ្យខ្ញុំហៅគេប៉ាប៉ាក៏ឲ្យបងហៅគេថាម៉ាក់ដែរតែគេកាយខ្លាំងណាអត់ដូចម៉ាក់យើងទេម៉ាក់យើងអត់ដែរស្ដីឲ្យអត់ដែរថាឲ្យពួកយើងទេតែពួកយើងត្រូវទៅទីណាទៀតយើងទៅខាងមុខទៀតយើងនឹងនៅជាមួយគ្នាណា ប៉ាសុំទោសណាស់ប៉ាគួរតែមើលថែកូនឲ្យល្អជាងនេះតើយើងទៅផ្ទះយើងវិញអត់ទេខ្ញុំមកទៅវិញឯងគេមិនម៉ាក់ខ្ញុំទេខ្ញុំមានម៉ាក់តែមួយឯងគេធ្វើបាបខ្ញុំខ្ញុំខ្លាចណាស់ប៉ាខ្ញុំនៅជាមួយបងខ្ញុំមកទៅវិញឯងខ្ញុំខ្លាចគេវាយពូមនុស្សណាប្រចង់បបកដៅខ្ញុំញ៉ាំ ហើយក៏ស្រឡាញ់ខ្ញុំរហូតខ្ញុំខ្លាចខ្ញុំអត់ចង់ឈឺទេខ្ញុំខ្លាចបងខ្ញុំនៅជាមួយបងណាអើម៉ាក់សំទោសណាកូនម៉ាក់សំទោសប៉ាគិតថាគេស្រឡាញ់កូន គេចាត់ទុកកូនដូចជាកូនបង្កម្មតែផ្ទុយទៅវិញគេធ្វើបាបកូនប៉ាហើយប៉ាសំទោសណាកូន ខ្ញុំអត់ចង់មានម៉ាក់ក្រោយទេខ្ញុំចង់ឲ្យប៉ាហើយនឹងម៉ាក់ត្រូវគ្នាដូចដើមវិញខ្ញុំខ្លាចគេវាយខ្ញុំអត់យកប៉ាក្រោយទេខ្ញុំខ្លាចខ្ញុំចង់នៅជាមួយបង យើងម៉ាក់ឡើងមក3កូនទាំងពីរទៀតឯណាពួកយើងនៅជាមួយគ្នាម៉ាក់សន្យាចាប់ពីពេលហ្នឹងទៅពួកយើងនៅជាមួយគ្នារហូតណាហើយចាប់ពីពេលនេះទៅកូនអាចនៅជាមួយគ្នាបានហើយប៉ាលេងបំបីពួកកូនទៀតឯណាណាកូនណាពេលនេះ ទោះបីជាយើងមិនអាចវិលត្រឡប់ទៅស្រឡាញ់គ្នាដូចដើមវិញបានបងសន្យាជាមួយអូន បងនឹងចិញ្ចឹមមើលថែកូន